ម៉ែកាត់អីហ្នឹងគេ គេធ្វើបាបម៉ែមែនទេឬមួយក៏លោកម្ចាស់គេចង់សម្លាប់ម៉ែទៀតតើយើងឆាប់ចេញពីទីនេះស្មានតែទៅហើយមិនឃើញនាងបោះស្បាពីអត់ក្បាលមកយើងសង្ស័យតែវាងាប់ខ្លាចទៅជាខ្មោចបាត់ហើយទេដឹងនាងម៉ែច្បាស់ណាស់លោកស្រី វាមិននឹងអាចរស់បានទៅអ្នកណាក៏ដោយឲ្យតែនៅទៅមុខទៅមាត់ហើយធ្វើឲ្យយើងឈឺយើងនឹងកំទេចវាចោលទាំងអស់សូម្បីតែស្រមោចក៏យើងត្រូវតែញីឲ្យខ្ទេចដែរឲ្យយើងសុំទោសនាងម្ដងទៀតណា នាងពិតជានិយាយត្រូវណាស់បាទស្រឡាញ់ត្រូវតែទុកចិត្តនិងមាន ការជឿជាក់ទៅលើគ្នាយើងពិតជាសង្វេគឯងខ្លាំងណាស់ដែលម៉ែកូនឯងកើតមកនឹងគេដែរតែអាយុមិនវែងតតែសោះមនុស្សដូចជាយើងនេះណាចូលចិត្តណាស់បើសិនជាជីកស្មៅហើយយើងត្រូវតែជីកឲ្យដល់រឹសជ្រុលជាសម្លាប់ម្ដាយឈាមថប់តបាញឲ្យវាងាប់យ៉ាងវេទនាហើយអញ្ចឹងឯងក៏ត្រូវតែងាប់ ណាធ្វើបាបយើងងាយងាយទៀតហើយយើងនៅរងរួមតស៊ូយើងនឹងសងសឹកដើម្បីកូនយើងសងសឹកនឹងពួកដែលឈ្នះនេះនិន្ទាយើងដងរឿងភាគបុរាណរឿងពឹកទេសកលភាគទី7មានផ្សាយជូនព្រះសមា